ដឹងការពិតហើយមូលហេតុម្ចាស់ផ្ទះឥណ្ឌាចាក់ភ្លេងគោរពទង់ជាតិកម្ពុជាយឺតគឺដោយសារតែអ្នកបច្ចេកទេសកាលពីល្ងាចនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC រយៈពេលមិនដល់1ម៉ោងផង បានចេញលិខិតសុំទោសដល់កម្ពុជា បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា AFC បានប្រមានដោយទុកពេល3ម៉ោងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ីនិងសហព័ន្ធបាល់ទាត់ឥណ្ឌាចេញលិខិតសុំទោសជាបន្ទាន់ដោយសារពួកគេមិនបានយកចិត្តទុកដាក់ដល់ក្រុមបាល់ទាត់កម្ពុជា ទាំងអាហារការស្នាក់នៅនិងទង់ជាតិរបស់កម្ពុជា ការប្រមានរបស់ឯកឧត្តមសៅសុខាធ្វើឡើងមុនពេលការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយម្ចាស់ផ្ទះឥណ្ឌាប្រហែលជា3ម៉ោង ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសង្កត់ធ្ងន់ថា ប្រសិនបើមិនសមទោសទេកម្ពុជានឹងដកខ្លួនចេញពីការប្រកួតជំរុះជុំចុងក្រោយជើងឯកទ្វីបអាស៊ី AFC Asian Cup 2022ក្នុងលិខិតសមទោសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីចុះនៅថ្ងៃទី8ខែមិថុនាឆ្នាំ2022ជូនដល់លោកកៅសារ៉េតអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានខ្លឹមសារថា ឆ្លើយតបទៅនឹងបញ្ហាខាងលើវាជារឿងគួរឲ្យសោកស្ដាយដែលទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានផលិតឡើងសម្រាប់ការប្រកួតមិនត្រូវតាមលក្ខខណ្ឌបច្ចេកទេស ដែល បានកំណត់ត្រង់ផ្នែករចនានិងពណ៌ដូច្នេះយើងសូមជូនដំណឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីនឹងប្រើប្រាស់ទង់ជាតិកម្ពុជា ជារូបភាព graphic វិញ នៅលើ screen ធំមួយ សម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប្រមាណម៉ោងខាងមុខនេះ ហើយនេះគឺជាការអនុវត្តទម្លាប់ធម្មតានៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល2ឆ្នាំចុងក្រោយ នៅ ក្នុងការប្រកួតរបស់ AFC ជុំវិញបញ្ហាខាងលើនេះលោកកៅសារ៉េតបានបញ្ជាក់ដល់កម្ពុជាថ្មីថារឿងនេះដោះស្រាយស្រួលវិញហើយ ដំបងឡើយរាល់ពេលប្រកួតតែងតែមានការប្រជុំក្រុមការងារទាំងសងខាង ដល់ពេល ប្រជុំទៅខាងស្នងការប្រកួតកាន់ទងមក គ្រាន់តែសួរយើងថាទង់ជាតិនេះ ត្រឹមត្រូវតាមຂ្នាតតាមពណ៌និងរូបសញ្ញាផ្សេងផ្សេងរបស់យើងទេប៉ុន្តែដោយសារអ្នកទទួលខុសត្រូវនៅខាងខ្មែរយើងបានថតរូបមកទុកបើលយើងបានបញ្ជាក់ប្រាប់គេក្នុងប្រជុំហើយថាមិនមែនអញ្ចឹងទេដោយសារតែទង់នឹងអត់ច្បាស់រូបប្រាសាទអង្គរវត្តកណ្ដាលអត់ច្បាស់ហើយក៏បានប្រាប់ទៅឲ្យកែតម្រូវប៉ុន្តែដល់ពេលផ្ញើរូបនឹងមកខាងសហព័ន្ធយើង ជាពិសេសមកជូនឯកឧត្តមប្រធានមើល លោកឃើញហើយក៏អត់ពេញចិត្តអត់សប្បាយចិត្តក៏ដាក់សម្ពាធទៅ ខាងការរៀបចំឲ្យពិចារណាកែសម្រួលឡើងវិញរឿងតែប៉ុណ្ណឹងទេអត់មានរឿងអីផ្សេងទេ AFC ក៏បានសំទោសយើងហើយបញ្ហាចប់ដោះស្រាយរួចរាល់ហើយអ្វីបើបញ្ហាខាងលើត្រូវបានដោះស្រាយហើយការប្រកួតចាប់ផ្ដើមដំណើរការប៉ុន្តែមានបញ្ហាផ្សេងមួយទៀតបានកើតឡើង។ ធ្វើឲ្យក្រុមបាល់ទាត់កម្ពុជាក៏ដូចជាអ្នកគ្រប់គ្រងទូទាំងប្រទេសមិនពេញចិត្តចំពោះការរៀបចំគោរពភ្លេងជាតិកម្ពុជា មានបញ្ហារអាក់រអួលនៅពេលចាប់ដើមគោរពភ្លេងជាតិគឺម្ចាស់ផ្ទះឥណ្ឌាមុនហើយបន្ទាប់មកគោរពភ្លេងជាតិកម្ពុជាប៉ុន្តែដល់ពេលគោរពភ្លេងជាតិកម្ពុជាបែរជាអត់ឮសំឡេង តាមប្រភពព័ត៌មានមួយបានបញ្ជាក់ថាពេលនោះមានការពន្យាពេល7នាទី ដោយសារអ្នករៀបចំបរាជ័យក្នុងការចាក់ភ្លេងជាតិកម្ពុជា ដំណោះស្រាយចុងក្រោយ គឺមានការជួយ ពីមន្ត្រីកម្ពុជា ដែល បានយកទូរស័ព្ទដៃទៅចាក់ភ្លេងជាតិកម្ពុជាឲ្យដំណើរការការប្រកួតជប់មិញនេះកម្ពុជា បានចាញ់ម្ចាស់ផ្ទះដោយលទ្ធផល2ទល់នឹង0ក្នុងវគ្គជម្រុះចុងក្រោយពូល D ជើងឯកទ្វីបអាស៊ី AFC Asian Cup 2022 នៅថ្ងៃទី11ខែមិថុនាកម្ពុជានឹងប្រកួតជាមួយហុងកុងនិងចុងក្រោយប្រកួតជាមួយអាហ្គានីស្ថាននៅថ្ងៃទី14ខែមិថុនាចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ